ដែលព្រះសម្មាសម្ពុទ្ធសរសើរនៅ ក្នុងសាសនានេះណានៅក្នុងអរិយវិន័យនេះគឺរឿងទ្រព្យសម្បត្តិព្រះអង្គសរសើរថាសេចក្តីសុខរបស់ ក្រហោះនឹងមាន4ទី1គឺអដ្ឋិសុខសុខដោយការមានទ្រព្យណាណាអដ្ឋិសុខហ្នឹងគឺសុខដោយការមានទ្រព្យមិនមានទ្រព្យវាលំបាកពិតទី2 ភោគៈសុខសុខដោយសារប្រើប្រាស់ចាយវេនៅសម្បត្តិទ្រពនឹងឯងហើយទី3អនណៈសុខគឺសុខដោយមិនជំពាក់បំណុលគេនេះជំពាក់គេនឹងកើតទុកដែរណាមែនទេអាត្មាធ្លាប់ជំពាក់គេ កាលពីក្មេងខ្ចីគេ500រៀលទៅពិបាកចិត្តអើយពិបាកទៅសាលាហ្នឹងខ្ចីគេ500រៀលថាស្អែកសងហើយតាំងពីខ្ចីគេមកលែងហ៊ានជួបគេរហូតដល់តែស្អែកដល់ម៉ោង ថាសងបានទៅជួបគេសងបដ ாய் យ៉ែកុំឲ្យគេទៅតល់មុន ពេលដល់ណាអា24ម៉ោងហ្នឹងណាព្រោះសន្យាថាស្អែកយកមកឲ្យវិញហ្នឹងហើយ ហេវឃ្លានពេកកាលនោះចៃទិញនំក្រូចហើយសន្យាថាស្អែកយកមកឲ្យវិញ500រៀលកាលនោះមុនបួសដល់ពេលរៀនហើយដូចជាអាប់អន់បញ្ញាយ៉ាងម៉េចទៅជួបកន្លែងផ្សេងអត់ហ៊ាន ជួបគេប៉ុន្តែមានលុយហើយអត់ព្រោះអត់តន់ដល់ពេលកំណត់សងអត់ហ៊ានជួបគេទៀត ហ្នឹងរហូតដល់ទៅរៀនជួបគេឲ្យហ្មងឲ្យតែឃើញពីមើកឲ្យតែលេចឃើញមុនត្រូវឃើញគេមុនយកលុយទៅឲ្យហ្មងកុំឲ្យគេទាខ្មាស់គេអេពិបាកចិត្តចុះតម្រុំទៅជាពាក់គេសងមិនរួចទៅហ្នឹងគិតថាមិនទៅញាតិញោមណាណាមានរឿងកំ pl ែងមួយបើកំ pl ែងមិនកំ pl ែងញាតិញោមស្ដាប់ណារឿងអ្នកជាពាក់លុយគេ យាយពីប្តីដេកលក់សមុខអក្រក់ក្រក់ប្រពន្ធចេះតែល្អូយគាត់នេះចេះតែដេកលក់កើតហើយមកប្តីថាមិនដេកមិនលក់ហីអត់បាក់ចិត្តទេពាក់លុយគេមកកកោកហើយបានគាត់ថាមិញអ្នកពិបាកមិនមែនយើងអ្នកឲ្យយើងខ្ចីបានពិបាកវាខ្លាចយើងមិនសងនេះអាចអញ្ចឹងដែរណា អញ្ចឹងបានឲ្យខ្ចីហ្នឹងក៏ឲ្យមើលមនុស្សដែរពពុះពិសាខាប្រាប់ហ៎នឹងរបស់ណាគួរឲ្យ របស់ណាឲ្យខ្ចីអីហ្នឹងគឺថាមើលមនុស្សបើថាបំរុងមើលថាមិនទុកចិត្តទេបើចង់ឲ្យឲ្យតែហ្មងទៅកុំឲ្យវាពិបាកហ្នឹងហើយនេះលំអសមុទ្រនេះអាត្មាចង់និយាយថាសូមឲ្យពេលដែលយើងចូលមកហ្នឹងវាមានសន្តាន ចិត្តទាំងអស់គ្នា ថាជាពុទ្ធបរិស័ទហ្នឹងហើយ ចឹងបានអាត្មានឹកឃើញកាលដែលអាត្មាដឹកនាំទៅឥណ្ឌាអាត្មាប្រជុំព្រឹកល្ងាចគឺឲ្យលះបង់អ្វីដែលធ្លាប់ទាំងអស់នៅស្រុកខ្មែរក៏ដោយស្រុកណាក៏ដោយធ្លាប់ស្រួលធ្លាប់ជាជំទាវធ្លាប់ជាស្អីឧបាសិកាសិន បានអាត្មាដឹកនាំកើតតែចឹងទៅវាវាមិនសូវមានរឿងដែរពីព្រោះវាអត់មានអ្នកប្រកាន់ធ្វើនេះធំនោះធំក្រុមអ្នកធំហូបពិសាផ្សេងក្រុមអ្នកល្មមអាតោះទាំងអស់គ្នាណា ធ្វើចឹងបានបានធ្វើមេកើតនឹងចឹងដល់ចឹងទៅបានលទ្ធផលមកញាតញោមគាត់សរសើរច្រើនដែរវាទោះបីមិន perfect ប៉ុន្តែរឿងប្រកាន់ថានេះ មាននេះក្រនេះនេះអាមេរិកនេះអូស្ត្រាលីនេះខ្មែរហើយកុំគិតចឹងទាំងអស់គ្នាជាកូនចៅព្រះអង្គទាំងអស់គ្នានាំគ្នាទៅថ្វាយបង្គកុំស្រួលណាលះសេចក្តីសុខលះលុយកាក់គឺថាយើងមិនទៅចង់បានអី ឲ្យគេគោរពឲ្យគេបូជាអីដោយសារតែដំណើរអញ្ចឹងទេដល់អញ្ចឹងទៅវាស្រួលទោះបីវាមិនស្រួលសពរឿងប៉ុន្តែអាចចាំក្រនបើបាទក្រនបើអឹមដូចជាវណ្ណៈផ្សេងផ្សេង ដែលចូលមកបួសនៅក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធអញ្ចឹងដល់តែលះបង់នៅសេចក្តីប្រកាន់ចេញហើយ គ្រូសិតតែអាចអប់រំបាន ប្រសិនបើមិនលះអញ្ចឹងទេ គ្រូមុនមុនធ្វើមិនទូនមានបាន ដូចជាសេរីបុត្រមិនស្ដាច់ណាណាមកលានដល់ពួកព្រះអនន្តព្រះទេវតតអីបានខ្សាត់នួនអីហ្នឹងបានខ្សាត់អញ្ចឹងគឺគឺបោះចោលដូចតលេដែលដែលដែលទឹកនឹងមកពីតលេអីក៏ឈប់ប្រកាន់ថាអញមកពីគង្គគាអញមកពី អទលេយមនីអញមកពីហិរញ្ញវតីអចិរវតីអីនេះគឺថាមិនប្រកាន់តទៅទៀតคล้ายទៅជា ទឹកសមុទ្រតែមួយ នេះ ជាលំអសមុទ្រទី1ប្រៀបមកលំអ នៅ ក្នុងព្រះពុទ្ធសាសនាហ្នឹងលំអម្យ៉ាងទៀតសមុទ្រគឺទោះបីជាទឹកនឹង ហូរពីទឹះណាមកក៏ដោយណាពីទឹះណាក៏ដោយហើយភ្លៀងយ៉ាងណាក៏ដោយជាប្រកដី សមុទ្រមិនចេះមិនចេះមិនចេះសាបទេ គឺនៅតែប្រៃយ៉ាងណាមិញ នៅក្នុង ព្រះពុទ្ធសាសនាសម្ដែងអំពីសច្ចៈធម៌មិនប្រែប្រួល ដូចញោមបើកឡាននិយាយអញ្ចឹងថាពីមុនគិតថាអនិច្ចំហ្នឹងសម្រាប់តែជីវិតអីចឹងណាសម្រាប់តែរបស់តូចតាចមិនដឹងថាពាក្យថាអនិច្ចំហ្នឹងវាគ្របដណ្ដប់អស់ហើយក្នុងពិភពលោកឬក៏ចក្រវាលនេះ គឺថាវាគ្របដណ្ដប់ទាំងអស់ពាក្យថាមិនទៀងហ្នឹងទោះបីជា ត្រូវអ្នកណាមកកែប្រែយ៉ាងម៉េចប៉ុន្តែធម្មជាតិយ៉ាងម៉េចគឺនៅតែអញ្ចឹងធัวយ៉ាងម៉េចនៅតែអញ្ចឹងมันអាចយើងចូលមកហើយយើងទៅកែសច្ចៈធัวបានទេដូចទឹកទឹកដែលហូរចូលណាទឹកហូរចូលសមុទ្រហ្នឹងទោះបីច្រើនប៉ុណ្ណាភ្លៀងច្រើនប៉ុណ្ណាมันអាចទៅកែទឹកសមុទ្រមិនឲ្យប្រៃបានទេទោះបីសម័យកាលទោះបីជាស្អីយើងថាវាហួសសម័យយ៉ាងណាក៏ដោយប៉ុន្តែបើយើងភ្លក់រសជាតិធัวហ្នឹងគឺវានៅតែពិតអញ្ចឹង ឲ្យតែយើងបានសង្កេតពិនិត្យអត្តន័យធัวនឹងអនិច្ចំទុក្ខំអនត្តាឬក៏អរិយសច្ចធัวនឹងគឺនៅតែពិតអញ្ចឹងវានៅតែអញ្ចឹងយើងជឿក៏ដោយមិនជឿក៏ដោយរៀនក៏ដោយមិនរៀនក៏ដោយកាន់ពុទ្ធសាសនាក៏ដោយមិនកាន់ក៏ដោយគឺថាជីវិតយើងនឹងគឺស្ថិតនៅក្នុងក្របខ័ណ្ឌនៃធម៌3នឹងគឺអនិច្ចំទុក្ខំនិងអនត្តាអនត្តាឬក៏ ជាការប្រព្រឹត្តទៅនៃទុក្ខនិងហេតុដែលនាំឲ្យកើតទុក្ខនៅក្នុងជីវិតយើងនឹងអត់អត់សាបសូន្យអត់ប្រែរសជាតិគឺថាធัวល្អនាំឲ្យបានសេចក្តីសុខធัวអាក្រក់នាំទៅរកសេចក្តីទុក្ខនៅតែដដែលទោះបីយើងចង់ប្រឆាំងទោះបីយើងគិតថាយ៉ាងម៉េចក៏ដោយនឹងចឹងនៅក្នុងប្រទេសដែលមិនចាំបាច់យកពាក្យសាសនាយកមកនិយាយក៏ដោយប៉ុន្តែការពិតយ៉ាងណាគឺនៅតែ យ៉ាងហ្នឹងព្រោះសច្ចធម៌កើតចាស់ឈឺស្លាប់នៅតែដល់ដែល ជាតិនាំមកនៅជារៀបជាធិមរណៈបរិទេវសោកៈទុកទោមនោះឧបាយាសៈទាំងអស់ហ្នឹងនៅដល់ដែល មានន័យថាទោះបីជាមនុស្សចូលមកកាន់ច្រើនប៉ុណ្ណាมันអាចកែសច្ចធម៌បានទេទោះបីបំបែកនិកាយទៅជាស្អីក៏ដោយសមុទ្រនឹងវាជាប់គ្នាទាំងអស់ទេទោះបីយើងបញ្ញត្តិឈ្មោះថា Atlantic ឬក៏ Pacific ឬក៏សមុទ្រអីជាដាក់ឈ្មោះទៅប៉ុន្តែរសជាតិវានៅតែដល់ដែរនៅតែប្រៃនឹងចឹងសច្ចធម៌ដែលព្រះសម្មាសម្ពុទ្ធសម្ដែងកាលដែលព្រះអង្គគង់នៅមាន ទំហំប៉ុណ្ណា មានសច្ចភាពយ៉ាងណា បច្ចុប្បន្នក៏នៅតែអញ្ចឹង រហូតដល់ទៅ អស់ពុទ្ធសាសនាក៏នៅតែអញ្ចឹងគ្រាន់តែថាតើមានអ្នក ដឹង ឬអត់តែប៉ុណ្ណោះនៅតែអញ្ចឹង នៅតែអញ្ចឹង គឺមិនប្រែប្រួលរសជាតិបាទធម្មរសគឺថាមិនប្រែរសជាតិនៃម្យ៉ាងទៀតទោះបីជាទឹកច្រើនប៉ុណ្ណាទោះបីជាភ្លៀងច្រើនយ៉ាងណាស្ទឹងបឹងបួច្រើនយ៉ាងណា ដែលហូរចាក់មកសាគរនឹងសាគរនឹងមិនពេញ ទឹកមិនជន់លិចច្រាំងណា ទំហំតែភ្លៀងទំហំតែទឹកហូរចុះរាល់ថ្ងៃហ្នឹងសំថាវិជនវាលែងតែវាបាតុភូតធម្មជាតិម្ដងម្ដងឯងប៉ុន្តែបើប្រកដីសមុទ្រមិនមិនមិនលិចច្រាំងឯងអញ្ចឹងមានន័យថាទោះបីជាមនុស្សចូលមកកាន់ច្រើនប៉ុណ្ណាប៉ុណ្ណាប៉ុណ្ណាប៉ុណ្ណាប៉ុណ្ណាប៉ុណ្ណាប៉ុណ្ណាគឺធัวដែលជាធម្មបដិបត្តិនឹងទទួលបានជានិច្ច ណាទទួលបានចនិចចំនួនមនុស្សសត្វដែលចូលមកហ្នឹងគឺថាមិនមកក្រេបមករៀនមកបដិបត្តិហ្នឹងគឺថាមិនវាមិនពេញមានន័យថាអាចចូលប៉ុណ្ណាក៏បាន គឺជាធัวសកលបាទអញ្ចឹងហើយបានជាយើងមើលការផ្សព្វផ្សាយព្រះពុទ្ធសាសនាកាលពីជាង2000ឆ្នាំមុនតាមពិត ហេតុអីបានជាសាសនាដ៏ច្រើននៅឥណ្ឌាហ្នឹងផ្សាយមកសវណ្ណភូមិយើងអត់បានហើយមានតែពុទ្ធសាសនាទេកាលនោះដែលផ្សាយមករីឯព្រំមាញ់ហ្នឹងមានប្រវត្តិតពីណាពីណីមកយូរហើយប៉ុន្តែយុគសម័យនោះយុគសម័យដែលក្រោយព្រះអង្គបរិនិព្វានទៅបានជាង200ឆ្នាំហ្នឹងសម័យប្របាទអសោក ពុទ្ធសាសនាផ្សាយទៅ គ្រប់ទីកន្លែង ដោយសារអ្វីដោយសារធម៌ដែល ព្រះសម្មាសម្ពុទ្ធសម្ដែងមិនមែនសម្រាប់ជនជាតិណាមួយផ្ដាច់មុខទេ ប្រើពាក្យតែមួយឃ្លាគត់គឺសម្រាប់សត្វដែលមានឧបនិស្ស័យណាប៉ណ្ណឹងចប់សពគ្រប់តើសត្វណាមានឧបនិស្ស័យថាសត្វអីក៏ដោយ ជនជាតិអីក៏ដោយអញ្ចឹងហើយបានជាពុទ្ធសាសនាផ្សាយមកប្រាវហ្នឹងទៅលង្កាផងមកសវណ្ណភូមិផងហើយទៅផ្សេងផ្សេងទៅកន្ធរៈអីច្រើន ពេលហ្នឹងគេទទួលបានរីឯសាសនាដទៃផ្សាយចេញអត់រួចពីព្រោះសាសនាដទៃគឺមានជាប់ទំនៀមទម្លាប់ច្រើនត្រូវតែធ្វើតាមឧទាហរណ៍ដូចជាពួកនិក្រន់ឬក៏ពួកអាចារ្យអីចឹងណានាចង់បួសទោះស្រែត ហើយឲ្យខ្មែរបួសមិនអញាតិញោមបួសដែរហ្នឹងនៅឥណ្ឌាហ្នឹងស្រាតចឹងមែនណាអាត្មាមានរូបថតមានទាំងវីដេអូទៀតហើយអាត្មាទៅជួបទាំងផ្ទាល់ទៀតដើរអាត្មាកំពុងឆាន់ត្រង់ក្បែរផ្លូវហ្នឹងដើរមកទលិលទលិលទលិលទលិលដើរទៅអត់មានស្លៀកអីបន្តិចទេហើយបានយើងមើលគេញឹមទៀតផងហ្នឹងហើយ ហ្នឹងហើយពីព្រោះអវាទរបស់ គេហ្នឹងគឺគេត្រូវតែឲ្យជឿទៅលើ អ្វីមួយដែលជាគោលដៅរបស់គេ ហើយធ្វើតាមគេទាំងអស់រៀបទាំងអស់ប៉ុន្តែដល់ទៅធម្មបដិបត្តិធម៌របស់ព្រះ សម្មាសម្ពុទ្ធគឺសំដែងសម្រាប់សម្រួលទៅដល់ការរស់នៅរបស់មនុស្សឲ្យមនុស្សរស់នៅដោយស្រួលផងហើយបំពេញសេចក្តីល្អបានផង ហើយឲ្យស្របតាមប្រពៃណីវប្បធម៌នៃប្រទេសនីមួយនីមួយ បើប្រពៃណីណាវាមិនខ្ទាស់វាមិនហួសហេតុវាមិនធ្វើឲ្យជីវិតយើងអន់ថយទេអត់មានបញ្ហាអីទេព្រះធម៌ហ្នឹងក៏ស្របទៅតាមនឹងហើយយើងយកមកគោរពបដិបត្តិបានអញ្ចឹងបានជាយើងឃើញខុសគ្នាតិចតិចរវាងប្រទេសកាន់ពុទ្ធសាសនាហ្នឹង ទំនៀមទម្លាប់នៃការធ្វើបុណ្យខុសគ្នាតិចតួចអានឹងដោយសារតែចូលជាមួយនឹងប្រពៃណីទេតែសច្ចធម៌នៅតែដល់ដែលអាចទទួលយកបានណាអាចទទួលយកបាននឹងចឹងហើយផ្សាយយ៉ាងណាក៏មិនចេះអស់ដែរអឺម្យ៉ាងទៀតនៅក្នុងសមុទ្រនឹងគឺមានផ្កាថ្ម អឺគ្រឿងលម្អបាតសមុទ្រញញុំដែរមើលឯកសារទេហ្នឹងព្រះអង្គថាស្អាតនៅបាតសមុទ្រហ្នឹងណានៅបាតសមុទ្រហ្នឹងមានគ្រឿងល្អល្អកាន់តែជ្រៅកាន់តែមានរបស់ល្អប៉ុន្តែព្រះអង្គសំដែងតាំងពីហ្នឹងសង្ស័យព្រះអង្គធ្លាប់មើលអីម៉េចហ្នឹងហើយព្រះអង្គមានស្អីដាក់អុកស៊ីសែនទៅមើលប៉ុន្តែបញ្ញារបស់ព្រះអង្គណាយើងមិនអាចថាអញ្ចឹងបានទេ កាលមុនឮព្រះអង្គសម្ដែងអញ្ចឹងអត់មានឯកសារមើលមិនដឹងនឹងព្រះអង្គថាមែនឬមិនមែនណាដែលយើងអត់ឃើញណានឹងដល់តែពេលមើលឯកសារគឺមុជទៅនោះជំរូវណាណីទៅឃើញដូចជារុក្ខជាតិរវស់រវើកនៅក្នុងនឹងស្អាតមែននឹងអាអញ្ចឹងបានថានៅក្នុងធម្មវិន័យនេះ គឺថាមានធัวកាន់តែជ្រៅទៅកាន់តែល្អទៅយ៉ាងហ្នឹងណាកាន់តែជ្រៅកាន់តែប្រណិត កាន់តែជ្រះថ្លាកាន់តែយល់ដឹងនឹងចឹងកាន់តែល្អចឹងបានការដែលចូលទៅដល់សច្ចធម៌ហ្នឹងគឺមនុស្សមិនមិនក្រឡកចិត្តឬក៏ឈប់កាន់ពុទ្ធសាសនាដោយសារចេះឲ្យកាន់តែច្រើននោះទេទោះបីជាត្រូវប្រមាថអីខ្លះឬក៏អ្នកខ្លះនឹងក៏ម្ដងមកកាលទៅផឹកស្រាអីចឹងមែនប៉ុន្តែឲ្យទៅច្បាស់នៅក្នុងសច្ចធម៌នឹងហើយវាមិនអាចយកស្អីទៅលុប សេចក្តីល្អនឹងបានណានឹងហើយម្យ៉ាងទៀតលំអរបស់សមុទ្រច្រាំងរបស់ សមុទ្រនឹងទេទេដូចបាតខ្ទះអញ្ចឹងណាវាលេងកន្លែងខ្លះណាប៉ុន្តែជាទូទៅទេច្រាំងទេដូចវាខ្សាច់អីមិនទេស្អាតហ្នឹងហើយគេទៅលេងហ្នឹងគឺកន្លែងវាលហ្នឹងចម្រៀលទៅហ្នឹង ជាការសំដែងថាទី1គឺស្អាតទី2គឺយើងសនុកដើរចុះ យ៉ាងណាមិញនៅក្នុងធម្មវិន័យនេះលំមិនលំបាកចូលទេមិនលំបាកដើរចូលដូចជាច្រាំងទន្លេដែលវាចង្ហុកអញ្ចេះទេ មានន័យថាមិនចាំបាច់បង្ខំទេសូម្បីតែអ្នកពិការណាគ្រាន់តែរមៀលខ្លួនក៏ចូលបានដែរក៏ចោះបានដែរវាអត់លំបាកទេយ៉ាងណាមិញនៅក្នុងធម៌របស់ព្រះអង្គហ្នឹងមិនមែនភ្លាមទៅដល់បាតទេ សច្ចធម៌នោះគឺល្អនៅក្នុងសមុទ្រមែនប៉ុន្តែចម្រៀលពីតិចតិចទៅយើងរៀនពីជីវិតធម្មតារៀនពីការធ្វើទានពីការធ្វើសិលរក្សាសិលរហូតទៅកាន់តែជ្រះថ្លាទៅជ្រះថ្លាទៅទៅដល់សច្ចធម៌ណាចឹងបានជាការសម្ដែងធម៌របស់ព្រះសម្មាសម្ពុទ្ធហៅថាអនុពពីកថាហ្នឹងគឺកថាដែលពោលតាមលំដាប់លំដោយ ទៅតាមកម្រិតបញ្ញារបស់សត្វលោកហ្នឹងគឺមានទានអានិសង្សទានសិលអានិសង្សសិល សក្កកថាអានិសង្ឃឋានសួគ៌នឹងចម្រៀលចម្រៀលចម្រៀលអញ្ចឹងទៅបានទីបំផុតទៅណាសំដែងអំពីអាទីនវកថាអំពីទោសនៃកាមទោសនៃសង្សារវដ្តនឹងចុងក្រោយព្រះអង្គប្រកាសសច្ចធម៌ណាទីបំផុតទៅក៏ឆ្លងរួចអំពី សង្សារសាគរនឹងទៅដល់ត្រើយគឺព្រះនិព្វានណា ហ្នឹងហើយអញ្ចឹងបានថាមានការដែលចូលមកហ្នឹងគឺមិនចាំបាច់រសញ្ញាបត្រឬក៏សម្ភារអីទេឲ្យតែមានចិត្តជ្រះថ្លាធ្វើបានបណ្ណាយកប៉ុណ្ណឹងទៅមានទេទាំងអស់គ្នា ដែលមកសម្ភារសិនបានចុះឈ្មោះទេមានហៅមកផងហ្នឹងហើយនឹងនឹករឿងសាគរហ្នឹងក៏សំដីរឿងនឹងនៃម្យ៉ាងទៀតសមុទ្រមិនរក្សាសាកសព ណាសមុទ្រមិនរក្សាសាកសពទេទោះបីមានសាកសពលងនឹងគឺថាខ្យល់នឹងវាយបណ្ដែតសាកសពនឹងឲ្យឡើងទៅដល់ច្រាំងដល់ត្រើយហ្នឹងហើយយ៉ាងណាមិញនៅក្នុង ធម្មវិន័យនេះមិនអនុគ្រោះដល់សេចក្តីអាក្រក់ទេណាឬក៏នៅក្នុងសហគមន៍សង្ឃដ៏បរិសុទ្ធដែលលោក មាន ការប្រព្រឹត្តបដិបត្តិល្អគឺ មិនអនុគ្រោះបន្សល់ទុកនៅភិក្ខុមិនល្អទេណាមុននឹងធ្វើកម្មមុននឹងធ្វើអ្វីមួយភិក្ខុសង្ឃត្រូវតែសម្ដែងទោសចេញគេណាសម្ដែងអាបត្តិចេញហើយបើថាទោសនឹងវាធ្ងន់ធ្ងរហើយក៏ត្រូវតែ មិន គួរនៅក្នុង ភេទនឹងតទៅទៀតអញ្ចឹងណាគឺបន្សិតនៅរបស់ស្អុយចេញអស់ទុកតែភាពល្អនឹងអញ្ចឹងហើយម្យ៉ាងទៀតសមុទ្រ មិនចេះស្ងប់រលកទេមែនទេសមុទ្រទៅបីអត់ខ្យល់ក៏ភិតព្រឹតភិតព្រឹតភិតព្រឹតចឹងមែនទេញោមហ្នឹងហើយហ្នឹងហើយគឺថាដរាបណាព្រះពុទ្ធសាសនា នៅមានអវាទរបស់ ព្រះអង្គនៅមាន ត្រូវតែមាន អ្នក ដែលមានស្មារតីព្យាយាមក្នុងការបំពេញកិច្ចការងារក៏មិនមិនមិនខានទេនឹងជាងខ្មែរលើកពីលំអ មកប្របានប្រប៉ុណ្ណឹងកន្លះម៉ោងគាត់ហ្នឹងហើយមានអីទៀតទេហ្នឹងមានអីហ៎ណាសត្វទាំង4ដោយសារពោសត្វសត្វអីខ្លះសត្វតទាសត្វទន្សាយសត្វអីហ្នឹងហ្នឹងហើយហើយចង់សួរថាម៉េច ពេញឬមិនពេញនៅលើការយល់ដឹងហើយនឹងការប្រតិបត្តិមិនមិនសំខាន់ថាមាន អ្នកឲ្យឬអត់ទេពីព្រោះសិលនៅលើចេតនារឿងដែលដល់ត្រៃសរណគមអានឹងគឺ ក្នុងគណៈពេលដែលយើងថ្វាយខ្លួនឬថាអឺថ្វាយខ្លួនជាឧបាសកឧបាសិកាប៉ុន្តែរឿងសិលរបស់ក្រហោះនឹងពាក់ព័ន្ធជាមួយនឹងចេតចេតនាបាទ ល្អឬមិនល្អអាស្រ័យទៅលើអ្នកធ្វើហ្នឹងមិនប្រកាសថាអ្នកបាន សមាធិផ្ទាល់ពីព្រះសង្ឃល្អជាងអ្នកអត់បានមិនប្រកាសទេសំខាន់គឺការយល់ដឹងហើយនឹងការប្រព្រឹត្តបាន វានៅលើចេតនាបាទដោយនាងកុកកុកនាងសេចតាអី មាន បានសមាធិពីព្រះសង្ឃណានឹងកាន់ធ្វើតាមព្រះអិនហ្នឹងស្លាប់ពីនឹងទៅទៅមនុស្សទៅមនុស្សរសាទៀតអត់បានមានប្រសងទៀតអត់តាមានប្រសងទេ សាសិលនៅជាមនុស្សនឹងទៀតបានទៅកើតជាកូនអសលប្រអិនដដើមគ្នានោះហើយបនិស័យគេគាត់ណាឃើញគ្នាស្នេហាគេដូចទឹកស៊ូណាមីបើក្រាន់ថាយើង យើងមានវត្តមានអារាមថ្ងៃសិលយើងមកជំរះមកស្ដាប់ធัวរសាអញ្ចឹងទៅវាបានបុណ្យកុសលច្រើន ច្រើនទៀតហើយទៅសួរថាអូផ្សារនៅផ្ទះក៏បានដែរឈប់មកលោកនៅធ្វើម៉េចណោះនឹងហើយអញ្ចឹងមិនថានោះអា មានញោមខ្លះគាត់គិតដល់ប៉ុណ្ណេះគាត់បានអាហារឆ្ងាញ់ណាគាត់មើលថ្ងៃជុំស្មានថ្ងៃសិលគាត់ហូបទៅបើថ្ងៃសិលទៅវត្តគាត់ចាំថ្ងៃសិលបើថ្ងៃអត់សិល លោកអកគ្រោះថ្ម ក្បែរពហិនឹងដឹងហ៎អឺហើយមានសំណួរមួយ ខ្ញុំប្រកាសណាមានសំណួរមួយហេតុអ្វីខ្ញុំអឺពុកម្ដាយធ្វើខុសកូនអ្នកទទួលពិតឬអត់ តើហេតុអ្វីកូនមិនបានធ្វើខុសផងហើយអឺឪពុកម្ដាយអ្នកធ្វើខុសប៉ុន្តែកូនអ្នកទទួលអាចថាអញ្ចឹងក៏បានប៉ុន្តែមកពីកម្មអ្វីមួយ ដែលយើង ធ្លាប់ទម្លាក់លើគេ តាមពិតកម្មអ្នកណាធ្វើនៅតែអ្នកនឹងទទួលក៏ប៉ុន្តែហេតុអីបានជាយើងត្រូវមកទទួលរបស់នឹងមកពីជាតិណាមួយនោះយើង បានទម្លាក់ នៅអ្វីដែលជាការទទួលខុសត្រូវរបស់យើងនឹងឲ្យអ្នកដអ្នកដទៃឥឡូវអាត្មាលើកឧទាហរណ៍ដូចជា កាលបាសក់ចឹងគាត់ស្ដាប់ធម៌មកយប់ទល់ភ្លឺហើយចេញទៅវិញចោលួចទ្របរបស់គេមកពីណាឃើញគាត់នឹងលុបកំពុងតែលុបមុខហ្នឹងក៏បោះប្រវេចទ្របដាក់ក្នុងកសែងគាត់នោះអ្នកស្រុកតាមមកតន់ក៏វេនេះគឺចោលអ្នកលួចតែគាត់អ្នកទទួលឃើញទេយើងមើលទៅឃើញថាចោលអ្នកលួចតែគាត់អ្នកទោ ទួលនឹងបើយល់រឿងហ្នឹងរឿងមិនក៏មិនបាច់ឆ្ងល់ដែរណាហ្នឹងហើយហើយភិក្ខុទាំងឡាយក៏នាំគ្នាល្អូថាយី អ្នកស្រុកនេះមុននឹងវ័យមុននឹងធ្វើបាបគាត់មិនក៏មិនសួរឲ្យដឹងខុសត្រូវគាត់មានទលួចអ្នកណា ស្ដាប់ធម៌មកយប់ទល់ភ្លឺជាមួយនឹងអាត្មាល្អូល្អូចឹងបានព្រះសម្មាសម្ពុទ្ធនិមន្តទៅព្រះអង្គសួរថាអន្តរាកថាដូចម្ដេចដែលអ្នកកំពុងនិយាយមិនតន់ចប់ពាក្យថាអន្តរកថាហ្នឹង មានន័យថាគេកំពុងនិយាយគ្នារឿងអីហើយស្រាប់តែយើងដើរចូលទៅ ទាំងដែលគេមិនតន់បញ្ចប់ឃើញណាមានន័យថា ចន្លោះចន្លោះនៃការចាប់ផ្ដើមនិង ចន្លោះនៃការបញ្ចប់ហៅថាអន្តរកថានឹងមិនសន្តរកថាណាអន្តរកថាបានលោកបញ្ចប់រឿងហ្នឹងទៅនិយាយថាគឺរឿងឧបាសកនេះឯងខ្ញុំព្រះអង្គគិតថាវាមិនគួរសោះគាត់អង្គុយចិត្តខ្ញុំព្រះអង្គស្ដាប់ធម៌មកយប់ទល់ភ្លឺហើយ ព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថា មនាលភិក្ខុទាំងឡាយពិតជាមិនគួរមែនហើយ សម្រាប់អ្វីដែលយើងមើលឃើញ ពិតជាមិនគួរមែនហើយ សម្រាប់អ្វីដែលយើងមើលឃើញឥឡូវនេះក៏ប៉ុន្តែបើគិតតាមកម្មរបស់គាត់ពីមុនសមហើយសមណាស់សមទៅតាមហេតុហើយបានភិក្ខុទាំងឡាយអារាធនាព្រះអង្គទៅ បានលើកអំពីសម័យមុននោះមានស្រុកមួយហ្នឹងមានព្រៃជ្រៅ ប្រជាជនដើរទៅចោលចិត្តប្លន់អញ្ចឹងព្រះរាជាបានបង្កើតសំណាក់ការពារឲ្យស៊ីឈ្នួលជូនប្រជាជនឆ្លងផ្លូវហ្នឹងពេលមួយមានគូប្តីប្រពន្ធពីរនាក់ហ្នឹងរៀបការថ្មងថ្មីប្រពន្ធហ្នឹងស្រស់ស្អាតអាម៉ាតហ្នឹងឯងប៉ុន្តែអាម៉ាតក្នុងពីដើមគេមិនគ្រាវដូចអាម៉ាតចិនទេណាហ្នឹងហើយបានចេះខូចកើតហ្នឹងដល់តែអញ្ចឹងទៅរោអបាយកលថាធ្វើម៉េចបានប្រពន្ធគេនោះអញ្ចឹងក៏ខត់អត់ឲ្យធ្វើដំណើរថារសៀលពេកហើយតែឯងស្នាក់នៅផ្ទះយើងសិនណា យប់នឹងដេកមិនលក់រល្បិចឲ្យគេយកកែវមณีខ្លួនឯងទៅលាក់ក្នុងរទេះបោះបរោះប្រពន្ធក្មេងហ្នឹងប្រពន្ធស្អាតព្រឹកឡើងឲ្យគេបើកទ្វារក្រុងចេញទៅ បានមួយសន្ទុះក៏ធ្វើជាឆោឡោថាយើង បាត់កែវមณีត្រូវឆែកឆេរអ្នកដំណើរទាំងអស់ដល់តែឆែកទៅ ទៅឃើញក្នុងរទេះបរោះនឹងហើយក៏ចាប់បរោះនឹងសំឡាប់ហើយក៏ចែកចៅប្រពន្ធ គេទៅលួងលួងប្រពន្ធគេចេះណា មនុស្សខូចចេះមែនទេវាគ្មានពីណាខូចជាង មនុស្សខូចទេញាតិញោមគុំញាតិញោមមាននរណាខូចជាងមនុស្សខូចទេមាននរណាដែលខូចជាងមនុស្សខូចហើយក៏គ្មាននរណា ល្អជាងមនុស្សល្អដែរបាបកម្មនេះណាគាត់ធ្លាក់នរកទី1ប្លន់ប្រពន្ធគេ ទី2ស្លាប់គេ ហើយកើតមកជាមនុស្សនឹងត្រូវគេចោតដាក់លើ ឲ្យស្លាប់នឹងប្រមាណជាតិមកអាត្មាមិនចាំទេប៉ុន្តែជាច្រើនជាតិមកបាន ព្រះសម្មាសម្ពុទ្ធត្រាស់ថាការដែលសមនឹងគឺសមសម្រាប់កម្មអតីតមែនទេអាត្មាឧទាហរណ៍មួយឥឡូវមិនបាច់មិនបាច់និយាយឆ្លងជាតិទេអាត្មាឧទាហរណ៍បច្ចុប្បន្ននេះជាងកាយយើងថាមិនគួសោះមិនគួសោះធ្វើល្អនៅតែមិនគួសោះមិនគួសោះឧទាហរណ៍ញាតិញោមសិតតែឆ្លងកាត់សម័យពលពតមែនទេ នៅពេលដែលសម័យពលពតនោះ គ្រួសារយើងត្រូវបានពេជ្ឈឃាតម្នាក់នឹងញុះញង់សម្លាប់ ថាជាខ្មាំងថាជាស្អីចឹងទៅយកសើសំសម្លាប់ អស់ទាំងម៉ែទាំងឪយើងបងប្អូនយើងអស់មកពូជឧទាហរណ៍ចឹងចុះហើយយើងមិនមែនសប្បាយចិត្តជាមួយអ្នកហ្នឹងទេយើងគុំគួនណាតលតែ20ឆ្នាំក្រោយ30ឆ្នាំក្រោយនេះយើងជួបម្នាក់ហ្នឹងតែយើងអត់ដឹងរឿងទេ គាត់បានធ្វើសេចក្តីល្អគ្រប់យ៉ាងឲ្យយើងឃើញទាំងដែលជួយយើង ខ្លះខ្លះផងយើងខឹងគាត់ទេយើងអត់ដឹងផងអត់ដឹងថាគាត់អ្នកសាឡាប់ផងប៉ុន្តែស្រាប់តែតុលាការឬក៏ប៉ូលីសគេស៊ើបស៊ើបស៊ើបស៊ើបស៊ើបទៅគេដឹងគេមកចាប់គាត់ព្រោះតទោសការនោះឯងហើយយើងមិនដឹងរឿងយើងពិតជាយមអាណិតថាហេតុអីគាត់ខុសអីណាគាត់ខុសអីគាត់ដែរធ្វើអីខុស ក៏ប៉ុន្តែប្រសិនបើយើងដឹងថាគាត់នឹងហើយសម្រាប់ឪពុកម្ដាយយើងបងប្អូនយើងការពារទៀតទេការពារទៀតទេសមហើយតោះតោះតោះតោះចាប់វាលឺលឺលឺប៉ុន្តែវាមិនសមសម្រាប់ការងារដែលគាត់ទៅតែធ្វើ2 3ឆ្នាំនេះទេតែដែលគេមកចាប់គាត់នេះវាសមសម្រាប់ការងារកាលពីមក30ឆ្នាំមុនណាមែនទេប៉ុន្តែដូចជារឿងការលបាសក់មិញហ្នឹងយើងថាអំពើរបស់ចៅសោះហេតុអីបានជាការលៈជាអ្នកទោ ទួលមើលពីក្រៅទៅហាក់ដូចជាអំពើអ្នកផ្សេងអ្នកផ្សេងមកទោទួលប៉ុន្តែនេះគឺជាវត្តៈនៃជីវិតនឹងអញ្ចឹងឯងប្រសិនបើមិនមានអ្នកដតីទម្លាក់ឲ្យក៏ថ្ងៃហ្នឹងក៏ត្រូវតែស្លាប់ដែរញាតិញោមគឺស្លាប់ដោយប្រការណាមួយក៏ប៉ុន្តែគប់ជួនពេលហ្នឹងមានមនុស្សធ្វើបាបទម្លាក់ឲ្យគាត់ដើម្បីនៅនឹងបាបទៅជាតិក្រោយទៀតប៉ុន្តែយើងតោះកុំតែអញ្ចេះកុំអីមិនចោះកុំតែចោះកុំអីមិនចេះមិនអីវាទៅហើយ ការពិតយ៉ាងម៉េចគឺវាអញ្ចឹងតែដូចជានន្តគោបាលអញ្ចឹងនន្តគោបាលព្រះសម្មាសម្ពុទ្ធទ្រង់ពិចារណាពេលស្រាងស្រាងភ្លឺនឹងឃើញថាថ្ងៃនេះនន្តគោបាល ត្រូវតែស្លាប់ហើយនិស័យនន្តគោបាល ត្រូវបានសោតាបណ្ណបុគ្គលដឹងរួចជាស្រេចហើយគ្មាននរណាជួយស្រោចស្រង់ជីវិតនេះបានទេពីព្រោះបាបកម្មដែលគាត់សម្លាប់គេនឹងត្រូវឲ្យផលអញ្ចឹងព្រះអង្គរូតទៅមុនពេលគាត់ស្លាប់ ដើម្បីបានសម្ដែងធัวជាប់ប្រធัวទៅក៏សម្រេចសោតាគាត់ជូន ដំណើរព្រះសម្មាសម្ពុទ្ធមកត្រឡប់ទៅវិញស្លាប់តាមផ្លូវដោយ accident accident គោជលហ្នឹងគោជលហ្នឹង accident ហ្នឹងហ្នឹងភិក្ខុទាំងឡាយល្អូល្អូថាម៉េចគុំតែព្រះអង្គទៅគុំតែគាត់ជូនដំណើរព្រះអង្គគុំអីគុំអីគាត់មិនស្លាប់ទេឃើញទេបន្ទោសព្រះអង្គទៀតណាបានព្រះសម្មាសម្ពុទ្ធ សម្ដែងថា អ្នកតាំងបេតាអ្នកតាំងបេតាអ្នកតាំងមេតា ជាដើមថាមនាលភិក្ខុទាំងឡាយពាក្យថាបាបកម្មនេះគ្មាន អ្នកណាធ្វើឲ្យទេ មិនមែនមេដាធ្វើឲ្យមិនមែនបៃតាធ្វើឲ្យ មិនមែនមិត្តអាមាត្យធ្វើឲ្យមិនមែនសាច់ញាតិណាធ្វើឲ្យ បាបកម្មនេះ គឺរមែងតាមដុតរោលនៅបុគ្គលណាដែលធ្វើឲ្យប្រៀបដូចជា បច្ចាមិត្ត ជួបគ្នាអញ្ចឹងបច្ចាមិត្តជួបគ្នាហើយ បង្កើតសង្គ្រាមដល់គ្នាយ៉ាងណាបាបកម្មដែលតាមតនបុគ្គលណាហើយ រមែងសម្រាប់បុគ្គលនោះ រមែងឲ្យផលដល់បុគ្គលនោះប្រៀបដូចជាបច្ចាមិត្តមិត្តដំអងអញ្ចឹងហ្នឹងអញ្ចឹងបានព្រះអង្គត្រាស់ថា ដំណើរតថាគតទៅទីនោះក្តីមិនទៅទីនោះក្តីតែថាការស្លាប់របស់នន្តគោបាលត្រូវតែស្លាប់យល់ទេ ញាតិញោមញាតិញោមអាយល់ទេកុំប្រសិនបើណាវាគ្មានរឿងប្រសិនបើទេអ្វីដែលកើតហើយគឺការពិតទាំងអស់ឥឡូវគេជេរយើងមួយម៉ាត់គ្មាន ប្រសិនបើទេកែមិនក៏វាមិនបាត់ដែរអាហ្នឹងវាវាត្រូវតែលឺវាត្រូវតែអញ្ចឹងចានបែកភុះគ្មានប្រសិនបើទេគឺបែកមែនទេបែកប៉ុន្តែបើយើងមើលពីចម្ងាយទៅ ថាកុំតែអញ្ចេះកុំអីមិនចោះឯងវានៅតែអញ្ចឹងណា ណាកុំតែអញ្ចេះកុំអីមិនចោះដោយការដែលញោមប្រុសអាត្មាគាត់មានជំងឺអញ្ចឹងហើយញាតបងប្អូនខ្លះហ្នឹងអូយយកទៅគ្រូខ្មែរទៅមិនយកទេទៅយកទៅថៃទៅយកទៅស្អីបន្ទោសមកវិញលឺតែបន្ទោសញោមស្រីហ្នឹងអាត្មាប្រាប់ញោមស្រីទៅហើយកុំទៅខ្វល់វាគ្មានពីណាស្រឡាញ់ប្តីយើងជាងញោមស្រីទេហើយក៏គ្មានពីណាស្រឡាញ់ឪយើងជាងអាត្មាដែរយើងមិនចង់ឲ្យគាត់ស្លាប់ទេមែនទេទៅខ្វល់ពាក្យគេពេកអត់សុខទេណា យើងដឹងថាវិធីណាដ៏សមស្របយើងធ្វើតាមហ្នឹងហើយឥឡូវបាទបើយើងមើលមើលគ្រូខ្មែរសិនកុំយកទៅពេទ្យហ្មងពាក្យខ្លះទៀតហ្នឹងមិនព្រមយកទៅពេទ្យទេទៅជឿគ្រូខ្មែរថារឿងគេថានេះមិនដឹងថាធ្វើម៉េចឲ្យវាឈប់ថាទេណាព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គថាដែរព្រះអង្គថា ក្នុងโลกនេះគ្មានរបស់ ណាមួយដែលមិនត្រូវគេនិន្ទាទោះបីជាវត្ថុអត់វិញ្ញាណក៏ដោយណដ្ឋិលោកោអនិន្តិតោណា គ្មានសត្វលោកណាម្នាក់ដែលមិនត្រូវ គេ និន្ទាទេជួនកាលព្រះអាទិត្យប្រច័ននោះគ្មានដឹងខ្យល់អីក៏គេនិន្ទាដែរក្តៅពេកគេថាក្តៅពេកឃើញទេមែនទេហ្នឹងហើយតែអ្នកហាលស្រូវគេថាក្តៅល្អអប្រច័នពេញវង សម្រាប់ គេអ្នកដើរលេងយប់គេថាល្អតិចមើលភ័ក្រអូនដូចប្រច័នអីចឹងដល់ចោចង់លួចវាធុញជាមួយអាប្រច័ននោះភ្លឺពេកមែនទេ នឹងហើយអញ្ចឹងបាននៅក្នុងសិភៅនិទានរឿងមួយនិយាយពីលានោះជិះលាតានឹងកូនឯឪនឹងកូនទេអាត្មាវាច្បាស់ណាទិញលាបានមកដំបងឪពុកជិះឃើញលានឹងវាតូចដែរណាកូនដើរអ្នកស្រុកគេថាឪពុកអីក៏ចិត្តអាក្រក់ម៉េះឲ្យកូនទូចដើរខ្លួនឯងសុខចិត្តជិះអឺតែអញ្ចឹងឲ្យកូនជិះម្ដងគាត់ដើរគេថាកូនអីក៏ចិត្តអាក្រក់ម៉េះឲ្យឪពុកចាស់ដើរខ្លួនឯងសុខចិត្តជិះក្មេងលឹកតែអញ្ចឹងជិះពីរនាក់ ពីមនុស្សអីក៏កាលកណីចិត្តអាក្រក់ម៉េះលាទូចមួយជិះពីរនាក់ហឹមអត់អញ្ចឹងដឹកដើរគេសួរថាម៉េចលានឹងវាឈឺអីអីតែអត់ឈឺទេមិនឈឺភ្លើទេអត់ជិះឥឡូវឥឡូវធ្វើម៉េចឲ្យត្រូវហ៎មានន័យថាការធ្វើតម្រូវចិត្តអ្នកដតីគឺមិនអាចមែនទេហ្នឹងហើយសំខាន់គឺយើងដឹងថាតើធ្វើនោះត្រូវអត់ដូច ដោយសម្រាប់យើងស្រឡាញ់ពុទ្ធសាសនាស្រឡាញ់ធម៌អាអីអាត្មាមកបួសចឹងនៅទេសនាចឹងញាតិញោមថាអូល្អហើយអសម្រាប់គេខាងក្រៅគេថាយកទៅត្រាំចោលមើលទៅយកអាស័យទៅត្រាំទឹកស្រីស្រីគេធ្លាប់ថាអោយតាពួកគេឃើញអាត្មាធ្វើការងារអីវាមានជំនាញច្រើនដែរមិនព្រមទៅយកជំនាញនឹងទៅជួយជាតិជួយអីទៅមកដល់ទេសនាវាទៅជាចោះទៅហើយព្រះអង្គថាដែរថាសូមបីតែព្រះរាជា នៅកណ្ដាលចតុរង្គកេសេនា ក៏មានអ្នកសរសើរមានអ្នកនិន្ទាសូម្បីព្រះសម្មាសម្ពុទ្ធដែលគង់សម្ដែងធម៌កណ្ដាលបរិស័ទទាំង4ក៏មានអ្នកសរសើរក៏មានអ្នកនិន្ទាមិនមិនអាចទេញាតិញោមហើយញាតិញោមអាវាចូលឯងណា ហើយមីម៉ាយមីម៉ាយសម័យព្រះជេរព្រះអង្គសម្បោមកាលដែលព្រះអង្គទៅទៅត្រាស់ដឹងដំបងរលកចេញបួសច្រើនណាខ្សាត់ឲ្យចេញបួសច្រើនណាហើយប្រុសប្រុសចេញបួសច្រើនអូទៅបិណ្ឌបាតណាក៏មីម៉ាយជេរដែរ ហ្នឹងហើយគេថាសាសនាអីដឹកនាំឲ្យដាច់ពូជចុះគេថាសាសនាដឹកនាំឲ្យដាច់ពូជប៉ិនវា ទំនងដែរពីមុនបួសងាយសឹកណាប៉ុន្តែជេយូរយូរយូរយូរទៅលោកចេះតែអត់ធ្មត់ទៅលោកចេះមកវិញទៅជេប្រហែលមួយអាទិត្យព្រះអង្គឲ្យទ្រាំមកប្រាប់ព្រះអង្គថាទ្រាំទៅមួយអាទិត្យយ៉ាងយូរឈប់ជេតាមពិតមនុស្សជេយើងងាយនឹងឈប់ជេរប្រសិនបើយើងមិនត តែប្រសិនបើយើងឲ្យហេតុអីមួយជេមងាយឈប់ឯងយើងសំដែងតែយើងឈឺចិត្តក៏គេនៅតែជេណាសំដែងសំដីបញ្ជួសប្រសោកទៅក៏គេនៅតែជេអ្នកខ្លះអត់តមិនប៉ុន្តែតមួយម៉ាត់ម៉ាត់គឺកាន់តែក្តៅហ្មងមែនទេនឹងអើឯងនឹងវាត្រូវអញនឹងវាខុសហ្នឹងអាអញ្ចឹងសើចាក់ប្រេងថែមអានោះ អាប៉ុន្តែដល់ជេរយូរយូរទៅប្តីគេមិនខឹងអីក៏នាំគ្នាគិតអីយើងនាំគ្នាជេរទេអត់ប្រយោជន៍ទេប្តីយើងគេទៅសោតធោជាមួយគ្នាគេដើរជាមួយគ្នាសบายស្ងអីក៏នាំគ្នាទៅបួសដែរទៅចឹងអ្នកដែលត្រូវគេជេរជាងគេលើពិភពលោកគ្មានវិណាជាងពុទ្ធទេក្នុងលោកជាមនុស្សមនុស្សដែលគេស្អប់ជាងគេគឺព្រះសម្មាសម្ពុទ្ធហ្នឹងឯងមិនមែនតែរឿងប៉ុណ្្នឹងឯងឥឡូវយើងរឿងដូចអ្នកកាន់សាសនាដតីនរណាមកសរសើរព្រះអង្គខ្លះហើយព្រះអង្គច្រើនចំណន់ណាចំណន់ណាក៏មានតែគេស្អប់ចឹងឯងពីព្រោះអ្វីអ្វីដែលព្រះអង្គបើកផ្ងា គឺបើកផ្ងាយពីការពិត ស្របតាមធម្មជាតិរបស់ណាជាហេតុរបស់សត្វតែកើតអំពីហេតុវាអត់មាន អាទិទេពណា ជាអ្នកកំណត់ឲ្យទេហើយដល់ទៅសាសនាទាំងអស់និយាយពីអាទិទេពដូចអញ្ចឹងវាមិនទៅមួយគេរឿងអីគេមិនជេរព្រះអង្គមែនទេគាត់នៅក្នុងសាសនាព្រហ្មញ្ញមានព្រះ ទេវៈនឹង33លានព្រះ God របស់គេភ្លៀងក៏ព្រះដីក៏ព្រះ អាហារក៏ព្រះសឹកព្រះអស់ប៉ុន្តែព្រះផ្សេងផ្សេងទៀតព្រះនៅលើមេឃព្រះខ្លះមានវិញ្ញាណព្រះខ្លះអត់វិញញៀនចឹងទៅ សួរថាបាយគេដាក់បាតរួចហើយហើយមានមនុស្សខ្លះយក បាយដាក់បាតរួចហើយនោះ មកដាក់បាតម្ដងទៀតហេតុនេះព្រះគ្រូជាម្ចាស់មេត្តាអនុគ្រោះបំភ្លឺដាក់បាតរួចហើយមិនទេហៅថាហើយក៏ចាក់ក្នុងម៉ាងទៅ បើនិយាយពីបាបទៅដូចគ្មានបាបអីទេព្រោះខណៈប៉ុនក៏ដូចវាមិនពេញមិនមែនរបស់យើងអានឹងរបស់លោកបាត់ហើយហ្នឹងហើយវាវាមិនមែនជារបស់យើងពីព្រោះរបស់ហ្នឹងយើងដាក់បាតប្រគេនលោកហើយទោះបីយើងទៅយកទៅដាក់ទៅណាក៏នៅរបស់លោកដែរហើយដល់យើងយកមកវិញមានតែយករបស់ព្រះថ្វាយព្រះមិនមែនរបស់យើងណាហ្នឹងហើយប៉ុណ្្នឹងហើយឲ្យថាបាបទៅវាមានបាបទៅយើងមានយកមកពិសាណាណាគ្រាន់ថាដឹងស្អីបើយើងជ្រះថ្លាហ្នឹងគឺចិត្តល្អអញ្ចឹងទៅប៉ុន្តែកុសលធ្នាក់ទានហ្នឹងមិនមែនទេពីព្រោះមិនមែនរបស់យើងតែប៉ុណ្្នឹងទេយល់ទេ ឲ្យគាត់ទៅជាបាបមិនអត់ទេបើតើគាត់យកទៅពិសាដោយសុំលោកអីអាហ្នឹងបានវាទៅជាបាប តែថាវាទៀនវាចេតនាលះហើយចុះរបស់លោកដដែលនឹងលះស្អីអស់ហើយមានអីទៀតទេបានណាណាមក3កន្លែងហ្នឹងមុំហ្នឹងហើយអញ្ចឹងប៉ុណ្ណឹងចាស់បើខ្ញុំកណាអាត្មាភាពសូមអធិស្ឋានរាល់ការសម្ដែងនិងការបកស្រាយបើលុះលុះខ្វះខាតបាទ ហើយសូមអនុមោទនាយកតែចំណុចល្អចាស់សូមអនុមោទនា